Thôi con anh cái đó xua con này đi câu nỉ Nè con anh vậy thôi Này vậy cho con đây Đại chạy săn mà ai này càng à Cái đó xua con câu này vừa kịch à nỉ Phẳng á, phẳng gì mà con tia ông say Con anh cho thì chết qua tới đây cho thì chết bây giờ ờ. គាត់បានគាត់បានទៅអូគាត់គាត់ថាគាត់ស្ទះមិនធូរគាត់បាក់ម៉ែខ្ញុំសុំទៅម៉ែម៉ែខ្ញុំមកអត់តាន់ម៉ែខ្ញុំបាក់តែថាកូនសុំទោសផ្ទះសុំទោសគាត់ហ៎ គាត់នៅឆ្ងាយអញ្ចឹងទៅយើងនិយាយប៉ុណ្ណឹងទៅឥឡូវអ៊ំចង់និយាយអីមួយកូនអ៊ំនិយាយមក ម៉ែខ្លួនឯងនឹងរៀងខ្សោយដោយសារការនៅរស់គាត់ឈឺជំងឺច្រើនមុខពេកដល់អញ្ចឹងទៅគាត់ដូចថាពិបាកដកដង្ហើមគាត់ហត់ឥឡូវអ៊ំស្រីអ៊ំពិបាកកន្លែងណាខ្លះធ្វើកាយវិការប្រាប់កូនចៅអើអ៊ំហោមសៅបាក់កន្លែងណាខ្លះនោះគាត់គាត់ប្រាប់លើមកកណៃដកដកធូបពីដៃគាត់ថ្នមណមប្រាប់ថាម៉ែបាក់កន្លែងណាខ្លះម៉ែធ្វើកាយវិការប្រាប់កូនគឺលោកគាត់បាក់និយាយអឺ nửa cột hào ạ ô có trong căn này ở có trong căn này គាត់ពិបាកជំងឺគាត់អាការគាត់នៅរស់វាច្រើនមុខពេកមើលហូរទៅទឹកភ្នែកហ្នឹងគាត់នឹកកូនគាត់ថាម៉ែនឹកកូនណចូលចិត្តមកមកចូលចិត្តមកគាត់ពិបាក ហើយគាត់ផឹងនិយាយគាត់នឹងជំងឺរបស់គាត់ហ្នឹងផឹងនិយាយឈ្មោះកូនមើលមកកូនអូគាត់នឹកណាស់គាត់ចាប់ដៃបងឯងដាក់បេះដូងគាត់គាត់ថាគាត់ស្រឡាញ់ណាស់គាត់ថាម៉ែស្រឡាញ់ពួកកូនណាស់ គាត់ថាគាត់ស្រឡាញ់កូនណាស់ស្រឡាញ់កូនទាំងអស់គាត់ថាគាត់នឹកណាស់នឹកដូចគ្នាគាត់ថាម៉ែបបាក់ មីនឹងគាត់ថាម៉ែបបាគាត់ថាគាត់បបាដកដង្ហើមគាត់ធ្វើទុកថប់មកធុងបបាប្រាប់កូនណាអ៊ំប្រាប់កូននៅផឹងនិយាយអ៊ំផឹងនិយាយអើ ហើយអ៊ំអ៊ំតាំងចិត្តអ៊ំផងនិយាយណាគាត់នេះគាត់ងឹតភ្នែកទៀតគាត់ថាភ្នែកគាត់នេះល្ងឹតហើយស្វាំងពាក់ព័ន្ធជាមួយនឹងជំងឺរបស់គាត់តខ្លួនភ្នែកគាត់ហ្នឹងប៉ះពាល់មួយជំងឺគាត់ដែរគាត់ធ្វើទុកគាត់រៀងស្វាំងភ្នែកមើលអត់សូវច្បាស់ឯងអឺ អូគាត់និយាយលឺហើយគាត់និយាយច្បាស់ហើយហៅមកហៅមកថាចេះម៉ែងពងចូលកូនម៉ែឯងគាត់រកកូនហ្នឹងហ៎ អូគាត់នឹកទាំងអស់ដៅគាត់ចុះក្រោមទៀតកូនដៅគាត់ចុះក្រោមទៀតខ្លាចគាត់ផ្ទះចំមកថតអឺតែថាម៉ៃពងចូលកូនម៉ែឯងហ្នឹងអូណ៎ក៏ចាំមើលនៅណាណ៎គាត់ហៅអ្ហ៎ណាគេទៅយកនេះយូរមែន có xua <laughs> này giặt cặp tôi khấu cho màu này giặt cặp tôi khấu còn ừ, đã cho hả đã cho hả có rồi mà dê có sao bài rồi chắc khâu khát cho chắc phải bớt thanh nhung mau ấy mày គាត់ប្រាប់អូនគាត់ផ្ដាំមកកូនណាគេអ៊ំកុំឲ្យវាយកូនណាគេក្មួយមួយណា ជំងឺគាត់កាលតែគាត់នៅរស់គឺគាត់ឈឺច្រើនពេកច្រើនមុខពេកដល់ចឹងគាត់ពិបាកណាកូនកាលគាត់នៅរស់គាត់ទឹកមនោមផ្អែមផងហើយស្អីស្អីទៀតច្រើនមុខដល់ចឹងគាត់ពិបាកផឹងនិយាយអ៊ំកូនណាគេអ៊ំឲ្យមើលកូនណាគេ Phần gì mà ông Cốt bà bà Khuyên cốt ông hàm trong đó là cái này ហើយឥឡូវអ៊ំចង់ផ្ដាំអីនេះអត់ទាន់ក្រែងហៅវាមកឥឡូវវាមកអាឥឡូវចង់ផ្ដាំវាធ្វើម៉េចនេះក្រែងហៅវាមកឲ្យផ្ដាំអីឥឡូវវាមកឲ្យអ៊ំនិយាយមក ងាកមើលមុខវាមើលផ្ដាំនិយាយទៅក៏ប្រែទៅធ្វើការទៅនិយាយនិយាយ អូកូនឲ្យនោះមើលកូន ឲ្យគាត់សរុបជើងមកគាត់អត់ឲ្យគាត់សរុបជើងអត់សំសាឲ្យជួយមើលកូនអត់ទេម៉ាម៉ាម៉ាឲ្យជួយមើលកូនអត់ទេគាត់រមើលកូនណាគេនេះ អម៉ៃពងចូលកូនអម៉ៃហ្នឹងពងចូលហ្នឹងប្រាប់គាត់ថាឲ្យផ្ដាំមកអីឯងចាំពេលម៉ែចេញវិញចាំប្រាប់ មើលមើលមើលមើលប្អូនមើលគ្នាមើលម៉ែទៅម៉ែពិបាកនឹងម៉ែអត់ចិត្តទេខ្ញុំមានចៅបងប្អូនម៉ែអាណិតគាត់គាត់នៅគិតកូនចៅទាំងអស់ហើយឆ្លើយបានកូនឆ្លើយបានឲ្យគាត់អស់ចិត្តគាត់អាណិតគាត់គាត់វល់វល់ហើយគាត់ស្រឡាញ់ណាគាត់ស្រឡាញ់កូនកូនគាត់ទាំងអស់ कर गया ក៏កាត់ចិត្តទៅចឹងក៏បានខាត់អាប្លន់ណាមិនខាត់អាប្លន់មិនកាត់ចិត្តម៉ែមិនកាត់ចិត្តទៅបាប់ណាម៉ែតែមិនតន់បានមួយឆ្នាំទេវាយកស្រីវាចោលវាក្រែម៉ែអត់ណាអាណិតចៃទៅអត់អាណិតវាក្រែណាអ៊ំកាត់ចិត្តអ៊ំអាណិតកូនផងអាណិតកូនដែលគេកំពុងឲ្យអ៊ំចូលរូបកូននេះកុំនេះគ្នាគាត់ខឹង អ៊ំអើយចាប់ទុកថាជាកម្មគេទៅអ៊ំអ៊ំមិនដឹងវាអ៊ំមិនដឹងវាណាអ៊ំស្រឡាញ់មីនឹងណាវាធ្វើបែបកុំសាអ៊ំខ្លាំងណាស់អ៊ំខ្លោចចិត្តណាអ៊ំស្ដាប់អត់ស្ងប់អ៊ំតើមើលវាវាសោយសឹកមួយវាចាប់បាក់លើកាស៊ីណូកុំនិយាយអីអ៊ំកុំនិយាយកុំនិយាយកុំឲ្យគាត់និយាយកុំអ៊ំកុំនិយាយឈឺកុំឲ្យគាត់និយាយតែខឹងគាត់របាក់លូនគាត់ហ្នឹង ហឹងទៅព្រលឹងក៏ត្រូវតែយ៉ាប់អត់ចោលអីទៅណាឬគេចាចាទៅថែមរីណាវាស្រឡាញ់ណាស់ម៉ែវាថែម៉ែណាស់ម៉ែទៅដល់ណាក៏វាមើលដែរខ្ញុំមិនចោលគាត់ទេម៉ែខ្ញុំចោលណាម៉ែខ្ញុំទៅហោះដាំប្រាប់ប្រាប់ដាំឲ្យប្រាំចាគាត់ប្រាប់គាត់ឲ្យទៅនេះគាត់ឯងបងគេគាត់ឯងប្រាប់ផ្លោះអស់ចាំគាត់ឯងប្រាប់ថាហើយនេះ មើលប្រពន្ធកូនផងអាណិតប្រពន្ធកូនខ្ញុំនិយាយពីចិត្តខ្ញុំខ្ញុំនិយាយទេគេអត់ស្ដាប់ខ្ញុំសោះវាងប់អ៊ំឥឡូវចេះអ៊ំអ៊ំស្រាប់តែគ្រូឈុំយើងហ្នឹងទៅអ៊ំកុំឲ្យមានបាបព្រោះយើងស្លាប់ហើយអ៊ំទៅពាក់ព័ន្ធអីជាមួយនឹងអាចឹងចឹងបាច់ទេអ៊ំជឿណាគ្រូតែចឹងអ៊ំនៅតែតឹងនៅតែប្រមាអញ្ចឹងដោយសាររឿងអញ្ចឹងធ្វើម៉េចកម្មយើងម្នាក់ម្នាក់វាខុសគ្នាណាអ៊ំណា ចឹងអ៊ំរៀនអាហោសកម្មនេះគិតតែថាធ្វើម៉េចជួយថែរក្សាកូនចៅឲ្យសុខសប្បាយទៅ អ្នកណាគេធ្វើអីឲ្យគេទទួលនឹងទៅមែនអត់អ៊ំនឹងឲ្យតែគាត់ខឹងទៅគាត់កាន់តែពិបាកពលឹងគាត់នេះអាណិតអាណិតឲ្យតែធ្វើម៉េចបើកម្មវាអ៊ំស្គាល់កម្មគេហ៎យើងមិនអាចទៅជួយគេបានទេកម្មរបស់គេ គាត់ខឹងកូនគាត់បកើតនោះវាកន្លងធរវាស្រឡាញ់ប្រពន្ធអើកូនឯងដាក់ចឹងកូនណាមិនគួរណាខ្ញុំអត់ពីខ្ញុំទៅវាធ្វើបាបកូនប្រសាខ្ញុំដូចគ្រប់ស្រីគ្រប់អ្នកចឹងស្រឡាញ់ណាស់នេះម៉ែក្មេងនេះស្រឡាញ់កូនឯងខ្លាំងណាស្រឡាញ់ខ្លាំងណាស់ស្រឡាញ់គាត់សុខចិត្តក៏ជេរកូនគាត់ណាអើចឹងកូនឯងមើលគ្នាផងគ្នាចិត្តល្អចឹងណា រហូតតាមកូនអើគ្នាចិត្តបានហើយយើងនេះដឹងគុណគ្នាផងទៅខ្ញុំទៅមិនគួរណាចាស្រ័យម៉ែគុំគាត់ធ្វើណាម៉ែគាត់ទៅហើយបើសិនម៉ែខ្លួនឯងនិយាយមកគាត់ទៅថាឲ្យម៉ែជប់គាត់ចាម៉ែខ្លួនឯងនឹងនៅចឹងហើយនៅខឹងចឹងគាត់ខឹងកូនគាត់ទៅពេលចឹងគាត់បើដៃស្ដេចបែរដែរកូនឯងកូនឯងទ្រាំគ្រប់យ៉ាងបានកូនឯងទ្រាំទៅទៀតទៅទ្រាំហើយកូនហ្នឹងធ្វើមិន ម៉ែម៉ែខឹងកូនម៉ែណាម៉ែធ្វើគេអកាទៅកូនចាគាត់ខឹងកូនគាត់ខ្លាំងណាស់ដឹងលឺរងហើយម៉ែខូនជាងកូនឯងទៀតតែម៉ែធ្វើគេអកាទៅកូនកុំកុំទៅជាប់កម្មពៀមួយគេកុំកុំលួងលួងវាស្ដាប់ចាប់ទៅណាកុំហើយវាអត់មកទៅដល់បងនេះខ្មោចម៉ែយើងដឹងដឹងថាលេខវាអត់ល្អទេប្រយ័ត្នមែនតែន ឲ្យកជុកគិតរឿងហ្នឹងទៅតែគិតនាំតាបាអីតែតែអ្នកគ្រូខ្ញុំខ្ញុំមិនចង់ប្រាប់កូនកូនឯងនាំវាណានាំវាលួងលួងមកស្រង់ទឹកទៅកូនលួងដៃខ្ញុំឃើញយើងនិយាយពីលួងដៃទៅលួងដៃបងបងបងបងបងប្អូនអីហើយហើយវាលងលងវាស្រោចស្រោចទឹកយើងយើងអស់ពីម៉ែឪអស់មីស៊ីក៏ទៅដែរ អញ្ចឹងយើងយកប្រពុតពធមកតាមជួយវាណាកូនគាត់ថាចង់ឲ្យប្តីឯនឹងនឹកគុណគុណប្រពុតគុណពធគុណប្រសង់ឯនឹងសោយទឹកលើរាសីព្រោះប្តីឯនឹងរាសីវាដាក់អឺ ក្លត់អីទេចាំឲ្យចាំអ្នកគ្រូប្រាប់ឲ្យអ៊ំកុំនិយាយរឿងនឹងអីកុំឲ្យគាត់បាក់កុំឲ្យគាត់និយាយរឿងនឹងអីខ្ញុំពិបាកពេកខ្ញុំចង់ប្រាប់កូនភាសាអូទៅអត់អីទេគ្នាយល់ហើយប៉ុណ្ណឹងណាអ៊ំណាឥឡូវសំខាន់អ៊ំឯងចង់និយាយអីមួយកូនទៀតអីនិយាយទៅ នេះអ្នកណានេះខំមកខំណានេះញ៉ាំមើលមើលចាក់មួយមើលចាក់ផងអនន្តរតនាណារតនាណាមិនបានដែរតាស្ដីទៅពីដបងចាអត់ធានទៅណាមើលចាក់មើលមើលរតនានឹងអត់វាតែតោណាវាផោវាផោណាអានហើយបានហើយមើលថាបានមិនចិត្តមើលមិនបានប្រកបមើលណា ទៅទៅដឹងបងណាម៉ែម៉ែមិនបងកូនឯងកុំសំដីដាក់បងធំពេកណាយ៉ាប់យវាយកូនបងនិយាយថាកូនឯងមិននិយាយទេគ្មានពីណានិយាយវាបានទេកូនវាតាថាចិត្តនេះកូនឯងធ្វើចិត្តលួងតែមិនបងបងរហូតទៅកូនម៉ែម៉ែមើលឃើញម៉ែពិបាកទ្រាំណាស់ម៉ែពិបាកទ្រាំម៉ែចាំឲ្យកូនកូនស្រឡាញ់គ្នា តែពេលឆ្លោះគ្នាម៉ែយើងតើស្ងប់ទេកុំឆ្លោះកុំចេះម៉ែសំវរម៉ែនៅតែរងអីម៉ែឃើញរហូតហើយតែកូនធ្វើស្អាតណាកូនពណ៌មានលំស្អាតណាម៉ែស្រឡាញ់ណាកូនអូលំទៅជែកគាត់ឲ្យខិតរូបថតចេះទៀតយ៉ាត្រូវជើងគាត់ពួកគាត់ដឹងអឺគាត់សូវត្រូវខ្លួនម៉ែទេអីខូចទៅដល់គាត់នៅតែខូចដែរកំសាឃើញកំពីអត់ឃើញណានិយាយគ្នាបានតិចតួចនិយាយគ្នាណានិយាយគ្នាណា គេគេគេជាតិបុណ្យគេធ្វើបុណ្យអីគេស្អាតណាអត់ប្រមាទទេមិនប្រមាទណាគេនិយាយថាទៅផ្ទះគាត់រំឯងហ្នឹងឯងគេស៊ីនៅលើទេវាហ្នឹងឯងវាឃើញកូនចៅមកចុះពីយន្តហោះចូលដល់ផ្ទះវាសុបាយចិត្តណាវារំហ៎មីស៊ីបិនរំហ៎ ស៊ីវារមអីម៉ែម៉ែសប្បាយចិត្តណាកូនកូនស្រីគ្នាទៅដើរលេងអីម៉ែខ្លួនម៉ែសប្បាយចិត្តណាអត់ម៉ែកូនទៅមុខអម៉ែហូបហ្នឹងហើយម៉ែក៏បានទៅគោវត្តដែរស្ដាប់កូននៅម៉ែទៅមួយកូនទៅទៅទៅម៉ែទៅជីឡានទៅជាមួយកូនទៅកូនម៉ែឃើញទេម៉ែហៅបាយមានកូនហៅកូនហៅម៉ែផឹកកាហ្វេហូបបាយម៉ែម៉ែហៅហើយហើយកូនមានសុខីតែមួយអឺ ហោអាអាហោអាហោវាវាវាវាវានិយាយថាមិនទេពេលវាគ្មានទូបាយដាក់ឲ្យអត់អញណាមានរបៀបមិនមិនហត់មិនហត់ទៅមិនហត់ប្រទៀវឆ្ងាញ់ណាកូនប្រទៀវនៅកន្លែងនឹងឆ្ងាញ់ណាហើយកូនដាក់ឲ្យម៉ែឆ្ងាញ់ណាកូនអូឆ្ងាញ់មែនឆ្ងាញ់ណាកូនឆ្ងាញ់អត់មិនហត់ មកសុបាយមកធ្វើកោពួតស្អាតណាស់ស្អាតណាស់កូនអើយមកអត់ដែរបានស្គាល់មកស្គាល់ហើយកូនមកអត់ភូមិហៅមកទៅមកទៅមកទៅទៅស្អាតណាស់ឥឡូវឥឡូវអ៊ំចង់ផ្ដាំអីទៅកូនចៅទៀតអ៊ំមើលកណែតកូនចាមើលអាផ្លក់វាទៅឈួតហើយមើលកណែតកូនតាជុំនិយាយរឿងអាផ្លក់ហ្នឹង ទៅលោក វាខឹងហ្នឹងឯងបានធ្វើបាបព្រលឹងខ្លួនឯងហ្នឹងគាត់ចេះទៅលូករឿងគេហ្នឹងគាត់ចេះបាបហ្នឹងគាត់នឹងជាកម្មពៀគេវាធ្វើអីធ្វើហ្នឹងទៅដាំឆានទេម៉ែសុំលងកូនកូននឹងណាកូនកូនទាំងអស់ហ្នឹងណាកូនទាំងអស់ជាសេះកូនបងណា បងឯងមើលប្អូនប្អូនមើលប្អូនណាមើលប្អូនប្អូនម៉ែអត់ចង់ឲ្យកូនបែកបាក់គ្នាទេណាបងណាបងឯងមើលមើលប្អូនប្អូនច្រើនទៅកូនឯងមកទេថ្ងៃអាថ្ងៃឯងណាកុំបានស្ដាងពេកពេក វាវាអត់ចកទេមីណាំងអូវាឆាំងឆាំងឆាំងហើយវាហើយទីកូនមើលប្អូនណាវាវាហងៃវាពិបាកណាស់តែវាអិនទេទេវាពិបាកណាស់ពេលពេលម៉ែនៅរួមវាសាយល់លួចលុយម៉ែទៅចាយណាមីណាំងអូខ្លួនឯងមើលវាទៅអំនឹងលួចលុយចាយទេម៉ែអត់បាក់ឲ្យលុយវាចាយទៅទេម៉ែដឹងថាវាចាយលុយធំមកវាស្ដាប់បងប្អូនទេឆាវឆាវ តែវាចិត្តបានណាកូនដឹងតែម៉ែនឹងហ្នឹងហើយកូនឯងមើលវាទៅអពយហើយកុំស្ដីអូនភ្លេចពេកហើយហងឯងធ្វើបាប់ចាស់ហើយយើផ្ទះទៅវាអត់ចំញាតនៅទេម៉ែប្រដាប់ទឹកម៉ែនៅពោះថាកូនឯងកុំចិត្តទេផ្ទះនឹងកូនឯងនៅទៅចង់នៅតាម៉ែនៅនៅនៅតាម៉ែនៅវាតាវានៅតែចិត្តទេនៅតែខ្លួន ចិត្តវាវាពិបាកវាអញ្ចឹងដែរព្រោះវាថាទៀននឹងវាឲ្យអាប៉យឲ្យអាប៉យនេះដាក់ឈ្មោះអាប៉យតែទៅបានតាម៉ែយើងម៉ែផ្ដាំនឹងផ្ដាំទៀតមើលបងប្អូនណាមើលមើលបងប្អូនម៉ែហត់ណាយកទៅអត់ណាអញអញទៅអត់កើតទេអញវល់វល់ ក៏នៅគិតតែពួកកូនឯងនោះខ្ញុំអើយចេះចេះហើយគាត់មើលបារម្ភខ្ញុំសេនេះគឺជួយប្រាប់ថាអត់ជួយនិយាយម៉ែទៅថាបងចាឯងចេះចេះទៅអូគាត់និយាយអត់ មើលបងបងម៉ែកូននិយាយម៉ែឲ្យលិសពនឹងថាម៉ែរកម៉ៅឃើញឲ្យកូនបានទៅទៅម៉ែបានស្រួលឡើងម៉ែកុមារម៉ែវិញគួរបានដល់ម៉ែបាន ម៉ែដើរម៉ែដើររកូនម៉ែរកូនគាត់ម៉ែយកសរងគេអើឲ្យខ្លាញ់ឃើញម៉ែដើររករតនាថ្ងៃមុនវាទៅនៅផ្ទះណាគេនៅផ្លូវទៅផ្លាស់ស្លាកកូនរតនាឃ្លីទុកចោលវាទៅណាទៀតម៉ែឃើញទាំងអស់ម៉ែដើររកចៅម៉ែដើររកចៅម៉ែមកត្រង់មួយទៀតទៅឡើងពីសុភីឡើងពីសុភីរកអ៊ីគ្នាម៉ែ cái trang mai đó ចាំមកតាម៉ែនៅដឹងកូនពុកធំមកអត់មកថ្ងៃឈឺចាំមកឈឺមកចាំមកឈ្មោះអីគេចាំមកឈ្មោះគ្រូមើលចាំមកនឹងខាងចាំមកមកឃើញមកស្លាប់ចាំមកមកចំពងតែប៉ាប៉ាបានទេចាំមកចេះណា này ខ្ញុំយកគាត់3ចៅចៅម៉ែបងអត់មកម៉ែកូនអត់មកមកតាស្គូលទេចប់រៀនចប់រៀនម៉ែខ្ញុំមកជិះម៉ែម៉ែហត់ ឥឡូវអ៊ំចង់និយាយអីទៀតទេទៅកូនចៅមិនមានស្អីសួរទៀតទេបើអត់នៅគ្រូឲ្យគាត់បើឲ្យគាត់ចេញណាបើអត់សួរអីទៀត ហ្នឹងហើយនិយាយចោះអ៊ំអត់អីថាខឹងតែជុំនិយាយវាទៅកុំឲ្យជាប់អីតែនិយាយនោះគាត់បាក់ហ្នឹងគាត់អត់កូនភាសា កូននៅផ្ទះស្អាតនៅផ្ទះមិនអត់គុណទេផ្ទះស្អាតកូនសំសំគុណម៉ែផ្ទះស្អាតផ្ទះស្អាតណាស់ម៉ែអញ្ចឹងនៅក្តៅអត់មិននៅក្តៅអត់ម៉ែក្តៅក្តៅពេលណាបាក់ថ្ងៃមកក្តៅណាស់តែផ្ទះថ្មអីគឺកូនជាក់តាអីទេអត់មែនទេម៉ែចង់នៅចង់សិនកូនកូនម៉ែអស់លុយច្រើនណាគាត់តែម៉ែឯងម៉ែអត់ធ្វើមានលុយកូនក៏អត់ធ្វើមានលុយដែរ ម៉ែទៅនឹងម៉ែចាយលុយចេញទៅមកកាន់លុយខ្លាំងណាស់ម៉ែលុយដាក់ដាក់លោកបានម៉ែម៉ែយកបានទេម៉ែម៉ែម៉ែមានលុយច្រើនកូនកូនធ្វើបុណ្យទៅម៉ែបានលុយទៅម៉ែដាក់តាមបើម៉ែទៅម៉ែម៉ែនៅលុយនឹងម៉ែនៅទាំងអស់ម៉ែនៅទាំងអស់ម៉ែម៉ែដល់យូរទៀតអត់ទេអត់ទេទេទេម៉ែឲ្យវាយកដែរតែវាអត់យកម៉ែម៉ែឲ្យវាវាអត់យកវាអត់យកវាវាប្រាប់ប្រាប់ម៉ែថាចែវាយកពីម៉ែច្រើនណាស់វា ដូចសុំកុមារតងលុយនឹងម៉ែយកទៅតែម៉ែម៉ែប្រាប់ថាកូនណៃអត់លុយទិញម្ហូបកូនណៃដកទៅលុយនឹងដាក់ទៅច្រើនជាង100000ដងសក្តិ10000 10000លុយនឹងណាគេឲ្យលុយនឹងពេលហ្នឹងណាគេយកកប៉ាល់ម៉ែទៅនេះលុយបងលុយនឹងវាស្រេចយកទេលុយបងណាគេលុយនឹងលុយបងចាំលុយបងណាគេលុយនឹងគេរៃគ្នាឲ្យម៉ែម្នាក់10000 20000គេគេយកមកកប៉ាល់យកមកកប៉ាល់ ពេលម៉ែនៅដឹងអាហ្នឹងដូចថាគាត់ដឹងប៉ុណ្ណាគាត់និយាយប៉ុណ្ណឹងម៉ែឃ្លាតយកឃ្លាតអត់យកទេឃ្លាតអត់យកទេលុយនៅឃ្លាតអត់យកនេះខ្ញុំឃ្លាតនេះគេអត់លុយមកលុយសុំនេះគេអត់លុយមកលុយម៉ែនៅក្នុងកម្ពុជាច្រើនណាស់ណាកូននៅណាកម្ពុជានៅក្នុងកម្ពុជាកម្ពុជានោះកូនដាក់ឲ្យម៉ែតាដាក់តែអត់ឃើញលុយទេលុយនឹងអត់ឃើញអត់ឃើញលុយទេកម្ពុជានោះម៉ែចំណាយគេ នឹងឯងកបោកនឹងកបោករបស់គ្នាទេតែតែមកស្រឡាញ់ហើយកបោកភ្នែមួយនៅក្នុងទូហ៎កូននេះសុកអីកូនឯងរើយវ៉ាន់ឃើញកបោកភ្នែថ្ងៃម៉ែទេកូនស្គាល់នឹងកបោកនឹងសុកអីមកប្រួយគ្នាមិនដឹងម៉ែកបោកនឹងកូនកូនភ្នែថ្ងៃម៉ែនៅកូរ៉េហ៎កបោកនឹងខ្មៅណា ប្រហូបហ្នឹងនៅនៅក្នុងទូទូធ្វើទូយើងផ្ទះអញ្ចឹងកូនរៀបនៅក្នុងទូណាកូនឯងទៅផ្ទះកូនឯងរើមកកូនឃើញដល់រើយកយកមកឲ្យម៉ែណាកូនណាយកម៉ែណាយកឲ្យម៉ែម៉ែដាក់មកពីកបោកហ្នឹងអានឹងចាប់ហើយណាដឹកកបាត់ឯណាដុតឧទិសចាកបោកដល់ម៉ែស្រឡាញ់កូនកូនដាក់ឲ្យហើយណាដល់គាត់គាត់ប្រាប់ឲ្យយើងនិយាយតាមគាត់ហ៎ នោះទៅណោះឲ្យរត់ឆ្នាំទៀតនៅឋានគេហ្នឹងមានទៀតអូនៅឋានគេអូ គាត់ថាកូនធ្វើបុណ្យឲ្យគាត់បាន ទទួលច្រើនមកហូបឆ្អែតហើយកូនឆ្អែតយើងសែនឲ្យគាត់ហ្នឹងគាត់ថាគាត់បានទទួលបានហើយអ្នកគ្រូបានចាចាអ៊ំចាអីអ៊ំចង់ផ្ដាំអីទៀតទេបើអត់ទេអ៊ំចេញពីរូបកាយកូន ស្រីអ៊ំ ឈឺចឹងកូនកូនបាក់អស់ណាកូនប្រាប់ថាកូនកូនមើលប្អូនប្អូនផងចេះស្រឡាញ់គ្នាទៅកូនដល់ហើយបើកូនថ្ងៃណាកូនធ្វើឲ្យម៉ែបានតោះម៉ែចិត្តត្រជាក់ណាស់តែទៅពេលកូនកូនឈឺគ្នាដល់ម៉ែម៉ែពិបាកហឹមគាត់ពេលថាតែយើងមិនឆ្លោះនឹងគាត់សោកម៉ែនៅផ្ទះមកហ្នឹងក៏នៅផ្ទះលើផ្ទះហ្នឹងក៏ម៉ែនៅដែរម៉ែថែតាកូនខាងយល់ទេចាំម៉ែគាត់ទៅណាទេ ម៉ែអត់តន់អត់តន់អស់ចិត្តម៉ែឯងម៉ែខ្ញុំអត់ឆ្លើយហេម៉ែពួកកូនគាត់តែចេះម៉ែអូនគ្នាម៉ែណានៅថ្ងៃណាម៉ែម៉ែអូនគ្នាម៉ែចាំយើងតាមមានក្បាលមានវិស័យម៉ែទៅហើយណាវាឥឡូវនឹងវាកំពិបាកចិត្តវារីរែងវាខ្លាចយកដីទៅគេធ្វើបាបណាគេធ្វើបាបគោឥឡូវគេជិះដីវាយកទៅណាម៉ែណាគេជិះទៅយកអង្គទៅណាណាទៅហើយម៉ែបែរមកទៅណាម៉ែកើត ម៉ែមិនសบายចិត្តណាកូនខ្លួនឯងយកប្អូនទៅណាជាប្អូនខ្លួនឯងសบายមកថែប្អូនឬអត់ចាម៉ែនៅបានជួយទីប៉ុន្តែជួយហូតម៉ែមើលគ្នាណាសុខីចាមើលក្មួយក្មួយណាចាហត់ចង់បានថាម៉ែកុំបន្លំពីខ្លួនខ្ញុំបន្លំម៉ែបាក់ខ្លួនឯងដែរម៉ែម្នាក់ចេញខ្លាំងគេឲ្យគាត់ទៅក៏រហត់ដែរ ចឹងអ្នកណានៅក្រោយចាំជួយទប់ខ្លាចចេញមកដួលអញ្ចឹងអ៊ំសូមឲ្យអ៊ំទៅកាន់សុគតិភពណាអ៊ំណាហើយសូមឲ្យបនកសលដែលកូនចៅបានធ្វើជូនដល់អ៊ំសូមឲ្យអ៊ំអមោទនីទទួលយកណាអ៊ំណាហើយសូមឲ្យកូនចៅអ៊ំសុខសប្បាយទាំងអស់គ្នាអញ្ចឹងអ៊ំអស់ចិត្តអ៊ំណាអញ្ចឹងអ៊ំចេញពីរូបកាយកូនស្រីបកើត នេះទៅណាអ៊ំណាអ៊ំទៅចោះអ៊ំទៅបានសុខណាអ៊ំណា ទៅចោះអ៊ំទៅចោះ tôi cho ông tôi cho ông này đọ đáy cái lục con này chui này tiền tiền nhà hai về món ờ cái này bạn chỉ bạch như sao ạ vừa mai với cháu vì hàng bà chỉ cái này tí ạ rồi cho ông sợi cái này có muốn á sẽ nên hey dạ anh thầy ហើយថៃវិញយមប្រកាច់ប្រកាន់នេះមានណាហ៎មានយមណាហ่าយមអីចឹងហឹមអីថៃចាប់ដៃគេចាប់ដៃបងប្អូនអីពេញហ្នឹងហើយនិយាយប្រែប្រាំស្អីមើលមានចាប់ណាហើយចាអង្គុយនឹងថៃខ្ញុំមកមិនចាខ្ញុំអង្គុយចាំហើយតែថៃបានឲ្យយមរហូតចឹងមានយមណាម៉ែចូលហ្នឹងស្ដាប់នេះសួរបងឯងម៉ែចូលកែមិញហ្នឹងនេះម៉ែចូលកែហ្នឹង ដឹងអត់គ្នាដឹងហ្នឹងម៉ែចូលវាសុបវាដឹងខ្លួនទេអរិយអញ្ចឹងកូនឯងថ្វាយគុំកន្លែងព្រះអង្គ3ដងណាកូនកន្លែងបារមីអ្នកគ្រូ